បុតល្មើសរបាំងស្បៃមុងរាប់សិបរបាំងនៅក្នុងតំបន់អភិរក្សបឹងប្រា ឃុំពីមឆ្កោកស្រុកជលគិរីនាយផ្នែកជលផលមិនហ៊ានបង្ក្រាបស្លាក្រែនវីយូជឿជាក់លើទេពកសលបុត្រធីតារបស់អស់លោកអ្នកតំបន់អភិរក្សបឹងប្រាដែលស្ថិតនៅក្នុងភូមិក្បាលកន្លងឃុំពីមឆ្កោកស្រុកជលគិរីខេត្តកំពង់ឆ្នាំងកើតមានបទល្មើសនេសាទរបាំងស្បៃមុងបិទចិត្តព្រែកជាច្រើនកន្លែងតាំងពីរដូវទឹកឡើងរហូតមកដល់ពេលនេះគឺមានសុទ្ធតែសម្រាប់និងមានរបាំងស្បៃមុងបិទចិត្តព្រែកដែលមានលបលូយ៉ាងធំមួយចំនួនផងដែរដែលនៅមិនឆ្ងាយពីទី តាំងប្រចាំការសហគមន៍នេសាទរបស់លោកសុធុនតើលោក នួនរិទ្ធីនៃរងផ្នែកជលផលនេសាទពីកោកនិងលោកសុធុនប្រធានសហគមន៍នេសាទបាល់កន្លងបានដឹងរឿងនេះដែរឬទេខាងលើនេះទៅសុទ្ធតែរបាំងស្បៃមុងរាប់សិបរបាំងនៅពីពេញបឹងនិងតាមដៃបឹងសុទ្ធតែរបាំងស្បៃមុងបិទចិត្តព្រែកនិងបិទចិត្តដៃបឹងដោយមានលបលូយ៉ាងធំធំផងដែរនៅចំណុចពៅរពាក់ហើយបន្ទាប់ពីបាយរឿងបាត់ល្មើសនេសាទនេះឃើញមានសមត្ថកិច្ចសង្ ង្កាត់នេសាទពីមឆ្កោក2ដឹកនាំដោយលោកនួនរទ្ធីនាយរងផ្នែកលោកស័កសំអាតនាយសង្កាត់នេសាទពីមឆ្កោកចុះមកបង្ក្រាបតែសកម្មភាពនៃការបង្ក្រាបមិនបានបង្ក្រាបអស់100%នោះទេ គឺបង្ក្រាបរយៈពេល3ម៉ោងបានប្រមាណ40%ប៉ុណ្ណោះគឺកាប់លបលូពី3កំណាត់ចោលទៅនឹងរបាំងតែម្ដង មិនបានប្រមូលយកទៅដុតឬកំទេចចោលឡើយរួចពួកគាត់ក៏បានវិលត្រឡប់ទៅកន្លែងវិញអស់ចំណែកលោកងិលហ៊ុន ប្រធានមន្ត្រីកសិកម្មខេត្តកំពង់ឆ្នាំងបានថ្លែងថាខ្ញុំដល់ឃើញរូបភាពបុតល្មើសក្នុងតំបន់អភិរក្សបែបនេះខ្ញុំមិនយល់ថា មន្ត្រី នៅមូលដ្ឋាន គេកំពុងធ្វើអ្វីទេប្រភពពីមន្ត្រី បាន បង្ហើបឲ្យដឹងថា ក្រៅពីបុតល្មើសដាក់របាំងស្បៃមុងបិទចិត្តព្រែកក៏មានបុតល្មើសឆក់ត្រីប្រមាណជាង10គ្រឿងផងដែរដែលសុទ្ធតែមានអ្នកយាមនៅចាំមើលផ្លូវតែបើតែយ៉ាងនេះពិតជាហិនហោចអស់ហើយត្រី នៅក្នុងតំបន់អភិរក្សជាក់ជាម មិនខានតកតងករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរដល់អភិបាលខេត្តកំពង់ឆ្នាំងនិងលោកប្រធានមន្ត្រីកសិកម្មពិនិត្យមើលឡើងវិញអំពីភាពទទួលខុសត្រូវរបស់លោកនួនរទ្ធីនាយរងផ្នែកជលផល នេសាទពីមឆ្កោកនិងលោកសុធុនប្រធានសហគមន៍នេសាទក្បាលកន្លងដែលបណ្ដេញបណ្ដោយឲ្យមានបົດល្មើសនេសាទយ៉ាងអនាធិបតេយ្យបែបនេះ